បាទអឺសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះផងដែរយើងឃើញថាគូបើកឆាកបាទនៅក្នុងរាត្រីយប់នេះគឺមានហុងគ្រីត្រូវប៉ះជាមួយ នឹងពុកទូហ្គាល់បាទនៅក្នុងយប់នេះផងដែរសម្រាប់ហុងគ្រី បាទអាចនិយាយបានថាគឺជាអឺល្អគួសមណាបាទមិនមិនអន់ពេកទេប៉ុន្តែហុងគ្រីយប់នេះក៏ជាម្ចាស់ផ្ទះដែរហើយក៏ជាម្ចាស់ផ្ទះជាមួយនឹងបារាំងអើសូមអភ័យទោសម្ចាស់ផ្ទះជាមួយនឹងអាល្លឺម៉ង់បាទបាទអញ្ចឹងមានន័យថាសម្រាប់ពុកទូហ្គាល់នេះក៏រៀងពិបាកដែរព្រោះគេជាម្ចាស់ផ្ទះត្រូវឯប្រិមិត្ត បាទប៉ុន្តែវាមានបញ្ហាច្រើនបញ្ហាច្រើនមិនម្ចាស់ផ្ទះមិនប្រកាសថាត្រូវតែឈ្នះទេ បាទចុះអេស្ប៉ាញម្ចាស់ផ្ទះហ៎មិនក៏អត់ឈ្នះបាទអាហ្នឹងវាអញ្ចឹង បាទអញ្ចឹងមិនមែនស្រួលប្រហែលទេ បាទហុងគ្រីក៏មិនមែនអន់ដែរប៉ុន្តែយប់នេះបើសិនជាប្រិមិត្តមើលប្រវត្តិដែលធ្លាប់ប៉ះគ្នាប្រិមិត្តដឹងហើយបាទក្រុមទាំងពីរធ្លាប់ប៉ះគ្នាចំនួន13លើក បាទហុងគ្រីនេះមិនដែលមានប្រវត្តិតាំងពីដូនពីតាមកតាំងពីមានបាទាត់ បាទអត់ដែលយកឈ្នះទៅលើពុកតង្កោបានម្ដងណាទេបាទអត់សោះបាទអត់សោះតែម្ដងក្នុងចំណោម10អាវ4ប្រកួតទៅហើយចឹងមានន័យថាវាអត់មានស្អីត្រូវបាទអត់មានអីត្រូវតែអាចយកឈ្នះទៅលើពុកតង្កោបានបាទហើយបើសិនជាយើងនិយាយគុំក្រុមទាំងពីរបាទធ្លាប់ជួបគ្នាចុងក្រោយបំផុតនៅក្នុងរដូវកាល2016 2017គេហៅថា World Cup Qualify បានន័យថាក្នុងវគ្គជម្រុះ World Cup មិនទាន់ដល់ពានធំទេណាប្រិមិត្តគេហៅថាវគ្គជម្រុះបាទក្នុងនោះផងដែរទឹកដីប៉ូទុយហ្គាល់ប៉ូទុយហ្គាល់យកឈ្នះហុងហ្គារី3ទល់0 ទឹកបីហុងរីប៉ូទុយហ្គាល់យកឈ្នះទៀត1ទល់0យប់នេះអនរំផុតក៏បានមកគ្របឲ្យរួចជ័យជូនប្រិយមិត្តដែរបាទប៉ុន្តែបើបើយប់នេះឲ្យជ័យរហូតដល់1លើ1កន្លះបាទបើស៊ីមកគ្របអស់ជ័យកន្លះស្និតបាទបាទបាទយើងបន្តទៀតយប់នេះបើសិនជាយើងនិយាយអំពីគូទាំងពីរប្រិយមិត្តអាចនិយាយបានថាប៉ុកតុកាគឺមានអត្រាល្អជាងហើយ បាទ FIFA World Ranking បច្ចុប្បន្នស្ថិតនៅលេខរៀងទី5ហុងហ្គារីស្ថិតនៅលេខរៀងទី37បាទខុសគ្នាវិញឆ្ងាយបាទពេលនេះខុសគ្នាវិញឆ្ងាយណាបាទអឺក្រុមទាំងពីរជួបគ្នាចុងក្រោយពេលមិនដឹងហើយគឺការប្រកួតក្នុងដីប៉ូទុយហ្គាល់ប៉ូទុយហ្គាល់ C3-0 ទឹកដីរបស់ហុងហ្គារីប៉ូទុយហ្គាល់ C ទៀត1ទៅនឹង0បាទត្រឡប់មកមើល5ប្រកួតចុងក្រោយ5ប្រកួតចុងក្រោយល្អណាស់ដែលប្រិមិត្តបានរំពឹងថាហុងហ្គារីនេះនឹងអាចលេងបដោះប្រសងជាមួយនឹងប៉ូទុយហ្គាល់ក៏ព្រោះអី5ប្រកួតចុងក្រោយគឺមិនដែលចាញ់ទេ ឈ្នះ3ស្មើ2បាទហើយការប្រកួតជម្រុះ World Cup ឈ្នះ2ស្មើ1បាទគាត់យកឈ្នះទៅលើ Andorra បាទ San Marino ស្មើជាមួយនឹងប៉ូឡូញបាទគាត់ធ្វើបានល្អមែនតើយើងត្រឡប់មកមើលការប្រកួត Nation League គាត់ឈ្នះទូគីបាទគាត់ស្មើជាមួយនឹងសៀក B បាទស្មើជាមួយនឹងរុស្ស៊ីយកឈ្នះទៅលើសៀក B ហើយចាញ់រុស្ស៊ីហើយជាមួយនឹងយកឈ្នះទៅលើទូគី ទាំងក្នុងដីទាំងក្រៅដី បាទយើងមើលទៅលើគាត់ដូចល្អមែនតើហុងរីណាបាទមើលទៅល្អមែនតើសម្រាប់ហុងរី បាទហើយការប្រកួតក្នុងដីរបស់គាត់ទៀតសោតក៏គ្រាន់បើដែរ5ប្រកួតចុងក្រោយឈ្នះ2ស្មើ3បាទល្អមែនតើបើយើងក៏លេចមើលចឹងប៉ុន្តែ យើងក៏លេចទៅមើលប៉ុស្តុហ្កាល់វិញតើប៉ុស្តុហ្កាល់មិនដែរប៉ុស្តុហ្កាល់5ប្រកួតចុងក្រោយមិនដែរចាញ់ដូចគ្នា បាទឈ្នះ3ស្មើ2ការប្រកួតជម្រុះ World Cup ឈ្នះ2ស្មើ1ការប្រកួត Nation League បាទចាញ់តែមួយគត់បាទគឺចាញ់ទៅលើបារាំងក្នុងលទ្ធផល1ទល់នឹង0 បាទយកឈ្នះលើក្រូអាត3ទល់នឹង2បាទយកឈ្នះទៅលើស៊ុយអែត3ទល់នឹង0បាទស្មើមួយបារាំងទឹកដីបារាំងយកឈ្នះទៅលើស៊ុយអែត2ទល់នឹង0នៅទឹកដីរបស់ស៊ុយអែតយកឈ្នះទៅលើក្រូអាតក្នុងលទ្ធផល4ទល់នឹង1បាទបាទអញ្ចឹងបើសិនជាធៀបធៀបក្រុមទាំងពីរគឺហុងហ្គារីជួបជាមួយនឹងក្រុមដែលមិនសូវខ្លាំងចំណែកប៉ូទុយហ្គាល់ជួបជាមួយជាមួយក្រុមដែលមានកម្រិតខ្លាំងជាងហើយបានយកឈ្នះរួចបាត់ទៅហើយបាទ ការប្រកួតក្រៅដីរបស់គាត់ធ្លាប់ចាញ់លើអ៊ុយក្រែនមួយលើកគាត់តាំងពីឆ្នាំ2019ការក្រោយពីនេះគឺមិនដែលចាញ់ទេការប្រកួតចុងក្រោយបំផុតរបស់គាត់យកយកឈ្នះទៅលើអ៊ីស្រាអែលក្នុងលទ្ធផល4-0ហើយអ៊ីស្រាអែលនេះស៊ីចង់អស់ហើយបាទក្រុមនៅអឺរ៉ុបស៊ីចង់រៀបអស់ហើយបាទក្រុមមួយចំនួនណាបាទស៊ីច្រើនមែនតើប៉ុន្តែឥឡូវនេះជួបជាមួយប៉ូទុយហ្គាល់ប៉ូទុយហ្គាល់តាប់4-0បាទបាទអញ្ចឹងបើយើងនិយាយនិយាយប្រវត្តិដែលធ្លាប់ប៉ះគ្នា បាទប៉ូទុយហ្គាល់ល្អជាង 5ប្រកួតចុងក្រោយខ្ញុំឲ្យសបាសបាគ្នាចុះស្មើបាទទៅបាទតាមពុតទៅបើសិនយើងនិយាយអស់សេចក្តីទៅគឺប៉ូទុយហ្គាល់មានកម្រិតលើជាងហើយបាទលើបាទព្រោះគាត់ជួបជាមួយនឹងក្រុមដែលខ្លាំងខ្លាំងសម្រាប់ហុងហ្គារីគាត់ជួបក្រុមមិនសូវខ្លាំងទេប្រិយមិត្តអាចនឹងមើល5ប្រកួតចុងក្រោយរបស់ហុងហ្គារីប្រិយមិត្តគិតថាហីគាត់ល្អលាដែរចាញ់ទេប៉ុន្តែយើងត្រូវមើលគូបដិបត្តិគាត់ទៅជួបគាត់ជួបមួយអ្នកណាបាទបើគាត់ជួបជាមួយនឹងក្រុមខ្លាំងគាត់អាចដែរចាញ់អូខេបានន័យថាហុងហ្គារីល្អប៉ុន្តែដល់ពេលយើងក៏លេចទៅមើល ក្រុមដែលគាត់បានជួបគឺក្រុមដែលមធ្យមដែរបាទមិនមែនជាក្រុមដែលខ្លាំងណាស់ណាទេត្រឡប់មកមើលបាទប៉ូទុយហ្គាល់វិញយកឈ្នះទៅលើបាទយកឈ្នះទៅលើបាទក្រូអាតបាទឈ្នះទៅលើស៊ុយអែតបាទហើយស៊ុយអែតមិនសឹងវិញប្រិមត្តឃើញហើយបាទស្មើជាមួយនឹងអេស្ប៉ាញបាទហើយក្រូអាតនោះវិញក៏មិនអន់ប្រហែលដែរបាទចាញ់អង់គ្លេសតែមកគ្រាប់ទីបាទអញ្ចឹងយើងអាចនិយាយបានថាសម្រាប់បាទអឺកម្រិតនៅក្នុងការលេងរបស់បាទ ប៉ូទុយហ្គាល់គឺមានកម្រិតខ្ពស់ជាងមកទៅហើយបាទកម្រិតខ្ពស់ជាងមកទៅហើយបាទសុំដកដង្ហើមទៀតប្រិមិត្តបាទតើនេះដកដង្ហើមទៀតបាទនិយាយវាលឿនពេកចឹងឯងសុំដកដង្ហើមតិចប្រិមិត្តទួទាយបានច្រើន ប្រិមិត្តថាប៉ូទុយហ្គាល់3ទៅនឹង1បាទប្រិមិត្តថាប៉ូទុយហ្គាល់8 2ហើយប្រិមិត្តចូលចិត្តណាស់ចងចាំណាស់រឿង8 2ហ្នឹងបាទអត់ភ្លេចទេ8 2ហ្នឹងគឺអត់ភ្លេចទេ បាទហុងការីគ្មានក្របទេបាទស្អីភ្នំជុំបាទ ទុំប៉ាណាម៉ាប៉ាណាម៉ាអត់ទាន់អាបាទបាទបាទទុំហ៎បាទសួរប៉ាណាម៉ាល្អលេងអត់ខ្ញុំវាយរួចហើយបើវាយហើយសួរធ្វើអីបាទក៏វាយបើយើងប្រាប់ទៅឲ្យបីបុកពោះដែរបាទមកបុកពោះទេអញ្ចឹងខ្ញុំអត់ប្រាប់ទេបាទឮថាអឺរ៉ូឆ្នាំនេះជាចុងឆ្នាំចុងក្រោយរបស់ពូដូបាទពូប៉េហើយមែនទេអឺលឿមសួនលឿមសួនបើនិយាយទៅរ៉ូណាល់ដូក៏បានលើកឡើងក្នុងបណ្ដាញសារព័ត៌មានថាគាត់ នឹងព្យាយាមលេងដល់រហូតរហូតដល់វ័យ40ឆ្នាំ បាទបច្ចុប្បន្នគាត់ស្ថិតនៅក្នុងវ័យ36ឆ្នាំបាទប្រិមត្តទៅពេលដែលគ្រីស្ទីណូរ៉ូណាល់ដូគាត់បានបំបែកបាទបំបែកនៅគេថាឯកតចាស់ណារបស់កីឡាកររបស់អ៊ីរ៉ង់បាទនៅខ្វះតែប្រហែលគ្រាប់ទៀតដូចជា5គ្រាប់ទេប្រិមត្តប៉ុន្តែអូរំលឹករឿងហ្នឹងគឺយើងត្រូវចាំបានថា គឺគ្រីស្ទីណូរ៉ូណាល់ដូនៅចាំបំបែកគ្រាប់បាល់របស់កីឡាករអ៊ីរ៉ង់ ម្នាក់ទៀតបានសល់5គ្រាប់ឯប្រិមិត្តអញ្ចឹងហើយខ្ញុំជឿជាក់ថារ៉ូណាល់ដូគាត់នៅលេងជម្រើសជាតិរហូតដល់គាត់8គ្រាប់បាល់ឡើងបានពួកឯងសល់តិចពេកបើខ្ញុំគិតថាបើគាត់ចង់ចូលរវត្តក៏គាត់មិនទាន់ចូលដែរព្រោះឯងដែលថាមហិច្ឆតារបស់គាត់គឺគាត់ចង់នៅតែបំបែកឯកតកម្មគ្រាប់ហ្នឹងបាទបាទបាទអញ្ចឹងជំរាបជូនប្រិមិត្តវិញថាសម្រាប់រ៉ូណាល់ដូគាត់លើកឡើងថាគាត់នឹងលេងរហូតដល់វ័យ40ឆ្នាំបញ្ហា40ឆ្នាំនេះបើយើងរាប់វិញ បាទឆ្នាំក្រោយគឺលេងអឺរ៉ូ បើឆ្នាំក្រោយគឺលេង World Cup អញ្ចឹងអឺរ៉ូឆ្នាំ2020នឹងត្រូវប្រព្រឹត្តឡើងនៅក្នុងឆ្នាំ2024អញ្ចឹង4ឆ្នាំទៀតអញ្ចឹងមានន័យថាអឺរ៉ូឆ្នាំក្រោយក៏នៅតែមានវត្តមានរបស់រ៉ូណាល់ដូដែរប្រសិនបើការបដិញ្ញារបស់គាត់ចង់លេងរហូតដល់វ័យ40ឆ្នាំបាទព្រោះឥឡូវ46អញ្ចឹង36បូក4វា40គត់នឹងឯងអញ្ចឹងបានន័យថាអឺរ៉ូឆ្នាំ2024នោះគឺជា ឆ្នាំចុងក្រោយហើយសម្រាប់រ៉ូណាល់ដូ ក្នុងអាជីពរបស់គាត់ បាទហើយគាត់បានលើកឡើងប៉ុណ្ណឹងណាប៉ុន្តែគាត់បានលើកឡើងបន្ថែមទៀតថារឿងបញ្ហាកម្លាំងអត់បញ្ហាទេបាទដាក់ពេលណាបានពេលហ្នឹងបាទសម្រាប់រ៉ូណូប៉ុន្តែគាត់គ្រាន់តែលើកឡើងថាផ្លូវចិត្តបាទបញ្ហាផ្លូវចិត្តអារម្មណ៍របស់គាត់គាត់ខ្លាចតែ បាទមិនមានអ្នកណាបាទផ្ដល់កម្លាំងចិត្តឲ្យគាត់ឲ្យបន្តនៅក្នុងការលេងបាល់តទៀតណាគាត់លើកឡើងតែប៉ុណ្្នឹងណាប៉ុន្តែគ្រាន់ថាបើសិនជាយើងគិតរឿងអាយុរបស់គាត់គាត់និយាយថាលេងដល់វ័យ40ឆ្នាំ ចឹងបូក4ឆ្នាំពីលើទៀតល្មមបាទអឺរ៉ូឆ្នាំ2024បាទបាទផ្នែកអឺរ៉ូឆ្នាំ2024គឺជាការប្រកួតចុងក្រោយអាចជាថាចុងក្រោយនៃអាជីពរបស់គាត់បាទបាទយប់នេះគ្រីស្ទីណូរ៉ូណូសុទ្ធបាន2គ្រាប់ហ៎បាទបាទរ៉ូណូអាចលេងដោយរីបេរីហើយចាំមើលទៅបាទតាសងថ្លៃបាយអស់នៅនៅទេណូរីផាយអើយបាទឈួនហៀងបាទប៉ូទុយហ្គាល់3-0ហុងរីបាទខ្ញុំមិនហ៊ានឲ្យប៉ុណ្ណឹងខ្ញុំឲ្យត្រឹមតែដាច់ជេទេបាទប្រិមត្តខ្ញុំឲ្យ2-0បានហើយ បាទតាមពិតទៅបើជំនួបដែលធ្លាប់ប៉ះគ្នាមកបាទអាចនិយាយបានថាសម្រាប់ពុកទូហ្គាល់វិញ គឺអាចហូបបានដូចជា អាចមានដល់4ទល់នឹង0អញ្ចឹងណាប៉ុន្តែយើងនិយាយថាប្រវត្តិថ្មីថ្មីនេះចោះបាទហូបបានច្រើនទេប្រិមិត្តអាចត្រឹម10អាចត្រឹម30បាទអញ្ចឹងយប់ហ្នឹងយើងអាចយក3ធ្លាប់ហូប3ធ្លាប់ហូប1អញ្ចឹង3ដក1នៅសល់2អញ្ចឹង2ទល់នឹង0នេះឯងល្មមហើយបាទល្មមជូនប្រិមិត្តឲ្យមកឆ្ងាញ់ណាបាទ អញ្ចឹងយើងត្រឡប់មកមើលតារាងកីឡាកររបស់ពុកតូហ្កាវិញបើសិនជាយើងនិយាយពីតារាងកីឡាកររបស់ពុកតូហ្កាវិញបាទគឺវាអាចនិយាយបានថាវាស្ទើរថាណែនណាន់តាន់តាប់ទៅហើយប្រិមិត្តបាទណែនណាន់តាន់តាប់ទៅហើយបាទហើយបើសិនជាយើងនិយាយតំបន់ប្រយុទ្ធបាទគឺមាន Cristiano Ronaldo, Andre Silva បាទមានកីឡាករ Diego Jota និង Joao Felix អានឹងខ្ញុំអត់ទាន់និយាយកីឡាករ Gay Day បង Gay Day របស់ Valencia ហើយនៅក្នុងតំបន់បម្រើនឹងគឺមានចូអាវម៉ូទីញ៉ូបាទគឺមានបេកបាក់ណាដូស៊ីវ៉ាប្រូណូហ្វឺណាន់ដេសបាទដានីឡូភេរ៉ាបាទវីលៀនកាវ៉ាល់ញ៉ូបាទរ៉ាហ្វាស៊ីលវ៉ាបាទរ៉ាហ្វតូសាន់ឆេសបាទរ៉ូបេនណេវេសផេដ្រូបាទហ្គនសាឡេសបាទហើយជាមួយស៊ឺជអូអូលីវរ៉ាហើយជាមួយនឹងចូអាវផាហេញ៉ាបាទអាចនិយាយបានថាក្នុងចំណោមកីឡាករទាំងអស់ប្រិមិត្តនឹងស្គាល់ហើយបាទចូអាវម៉ូទីញ៉ូនេះគឺនៅវល់វើហើយអាចនឹងមិនសូវស្គាល់ប៉ុន្តែ បាទបែកណាដូស៊ីវ៉ាហើយនឹងប្រូញដូនៅផងដែរបាទប្រិមិត្តស្គាល់ច្បាស់ដូចថ្ងៃយ៉ាងពីររូបនេះហើយមួយទៀតហ្នឹងគឺកីឡាករដានីឡូផេរេរ៉ាប្រិមិត្តម្នាក់ហ្នឹងក៏ស្គាល់ដែរបាទឥឡូវនេះគឺទៅលេងនៅប៉ារីសបាទហើយនៅក្នុងតំបន់ការពារមានមានកីឡាករស៊ីមីដូបាទមានបាទកីឡាករប៉េប៉េបាទប្រិមិត្តស្គាល់ទេណាប៉េប៉េបាទមិនបាច់ខ្ញុំបញ្ជាក់ច្រើនទេបាទរ៉ូបិនដៃអាហើយនឹងមានកីឡាករផ្សេងផ្សេងទៀតគាត់ថា ខ្ញុំជម្រាបជូននៅកីឡាកររៀងល្បីល្បីតិចណាជូនទៅកាន់ប្រិមិត្តដែលដែលអាសាស្គាល់បាទអញ្ចឹងនៅក្នុងនោះផងដែរសម្រាប់អ្នកចាំទីរៀងមិនសូវជាគេហៅថាទំនើបបន្តិចបាទបើសិនយើងនិយាយរឿងទំនើបបាទសម្បូរសបាយអ្នកចាំទីដូចជាមិនសូវទេបាទគឺកីឡាកររុយប៉ាទ្រីស្កូបាទប៉ាទ្រីស្យ៉ូបាទប៉ាប៉ាទ្រីស្យ៉ូបាទឬក៏យើងអាចនិយាយប៉ាទ្រីស្យ៉ូឬក៏ប៉ាទ្រីស្យ៉ូមកទៅបាទប៉ាទ្រីស្យ៉ូរុយប៉ាទ្រីស្យ៉ូ បាទលេងឲ្យ Volvo តាមតុន បាទ Volvo បាទ Volvo ថាមហោបាទបាទជាប់មាត់ឯប្រិមិត្តបាទជាប់ហើយផ្លាច់បាទ Volvo Hampton Wanderer បាទយីបាទជាប់មាត់បាទ Anthony Lopez ហ្នឹងគឺលេងនៅលីយ៉ុងហើយជាមួយនឹង Rui Silva បាទលេងឲ្យនៅរៀបបាទីបាទរួយដូចគ្នាគាត់ពីរនាក់ហ្នឹងបងប្អូនគ្នាហ្មងបាទអញ្ចឹងជម្រាបជូនប្រិមិត្តអញ្ចឹងបាទនឹងកីឡាកររបស់ប៉ូទុយហ្គាល់ហ្នឹងយើងរៀបរាប់មកសង្វាស់មកណាបាទប្រិមិត្តស្គាល់ច្រើនហើយបាទយើងត្រឡប់ទៅមើលកីឡាកររបស់ហុងគ្រី បាទអាចនិយាយបានថាកីឡាកររបស់គាត់មកជុងនេះបាទមានកីឡាករលេងនៅក្រៅស្រុកច្រើនបាទសម្រាប់គាត់ណាក៏មានកីឡាករលេងនៅក្រៅស្រុកច្រើនដែរតែលេងនៅទូគី បាទ Finn បាច់អីចឹងទៅលើ RB Leipzig គឺកីឡាករអ្នកចាំទីបាទអ្នកចាំទីល្អគាត់លេងនៅ RB Leipzig បាទក្រៅពីហ្នឹងដូចជាមិនមានអីបាទមានកីឡាករលេងនៅ Man 05គឺកីឡាករ Adam Salai បាទដែលគាត់គឺជាខ្សែប្រយុទ្ធពាក់ស្លាកលេខ9 បាទហើយក្រៅពីហ្នឹងដូចជា មានលេងនៅអង់គ្លេសចំនួន1រូបដែរបាទគឺកីឡាករ Nagy បាទលេងនៅ Bristol City បាទក្រៅពីហ្នឹងដូចជាមិនមានកីឡាករណាអូបាទមានមួយរូបគឺ Orban លេងនៅ RB Leipzig បាទក្រៅពីហ្នឹងដូចជាមិនមែនលេងនៅក្នុងលីកដែលកំពូលទេប្រិមិត្តអញ្ចឹងយើងអាចនិយាយតបវិញបានថាសម្រាប់កីឡាកររបស់ប៉ូទុយហ្គាល់គឺមានអត្ថភាពច្រើនជាងហើយបាទយប់នេះកីឡាកររបស់ប៉ូទុយហ្គាល់មានអត្ថភាពច្រើនជាងហើយបាទនិយាយអាចថាស៊ីដាច់ទេណាបាទអញ្ចឹងយប់នេះ សម្រាប់ line up បាទគឺខ្ញុំជម្រាបជូនប្រិយមិត្តដដែលថាมันច្បាស់លាស់ទេបាទมันច្បាស់លាស់ទេបាទអត់ច្បាស់លាស់ទេ line up បាទយប់នេះក្នុងនោះផងដែរគឺសម្រាប់ក្នុង line up នេះគេដាក់ថានៅក្នុងអ្នកចាំទីគឺគេដាក់លូប៉េសបាទអាន់តូនីលូប៉េសក្នុងនោះអ្នកចាំទីសម្រាប់ប៉ូទុយហ្គាល់ខ្សែប្រយុទ្ធនឹងគឺមាន Cristiano Ronaldo, Bernardo Silva ហើយជាមួយនឹង Diego Jota បាទអត់ឃើញចូល out Felix ទេណាបាទហើយនៅក្នុងតំបន់បំរើនោះវិញបាទ គឺមានកីឡាករម៉ូទីញ៉ូបាទមានកីឡាករបាទ Bruno Fernandes បាទមានកីឡាករអឺបាទឈ្មោះគាត់សរសេរវែងវែងពេកប្រិមិត្តដល់អញ្ចឹងបាទមាន Pereira បាទ Pereira ហើយជាមួយនឹងកីឡាករ Sergio Oliveira Oliveira Oliveira បាទ Oliveira បាទ Oliveira បាទចង់ចាំតែ Oliveira បាទបាទអញ្ចឹងនៅក្នុងតំបន់ការពារនោះគឺ មានកីឡាករ Fonte បាទមាន Nelson Nyo ហើយជាមួយនឹង Robin Dia ហើយជាមួយនឹង Nuno Mendes បាទយើងនិយាយថាក៏មិនល្អប្រមាណដែរប៉ុន្តែក៏មានកីឡាករល្អល្អច្រើនបាទជាពិសេសស្ថិតនៅក្នុងតំបន់បំរើឡើងមកប្រយុទ្ធបាទពតកាសាបូបាទហើយមើលមើលទៅកីឡាកររបស់ហុងគ្រីទៅដូចជា មានតែកីឡាករអាដាមសាឡៃនេះទេ បាទលេងនៅក្នុងលីករបស់ប្រទេសអាល្លឺម៉ង់គ្រាន់បើជាងគេណាបាទក្រៅពីហ្នឹងដូចជាមិនសូវជាប្រមាណទេហើយយប់នេះអាចនិយាយបានថា ប្រវត្តិដែលធ្លាប់ប៉ះគ្នាប៉ូទុយហ្គាល្អជាង5ប្រកួតចុងក្រោយខ្ញុំឲ្យស្មើទៅចោះតាមពិតប៉ូទុយហ្គាល្អជាងបាទហើយចំនួនតែនិយាយពីកម្រិតរបស់កីឡាករកីឡាកររបស់ប៉ូទុយហ្គាល្អជាងអញ្ចឹងបូកសរុបមកបាទឈ្នះ2ស្មើ1អញ្ចឹងមានន័យថាយប់នេះប៉ូទុយហ្គាធ្វើបានល្អបាទដោយអាចយកឈ្នះទៅកាន់ហុងគ្រីក្នុងលទ្ធផលតូចបានដែរ2ទៅ1បាទបាទ2ទៅ1